ទប់អារម្មណ៍មិនជាប់ទីបំផុតទុំសវត្តដាច់ចិត្តទំលាយពាក្យពិតចំពោះពិធីការនីធនលក្ខណាហើយថាកាលពីថ្ងៃទី29ខែឧសភាឆ្នាំ2022កន្លងផុតទៅប៉ុន្មានថ្ងៃនេះកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol រដូវកាលទី4វគ្គចាត់ audition បានឈានដល់សប្តាហ៍ទី4ហើយ។ នៅក្នុងនោះ មានបេក្ខជនសុទ្ធតែខ្លាំងខ្លាំងនិងមាន ទឹកដុំសម្លេង MM ណាស់មកធ្វើការប្រកួត ជាមួយនឹងការតុបតែងខ្លួនស្អាតស្អាតតាក់ភ្នែកពិសេសទឹកដុំសំនៀងវិញគឺពីរោះញាក់សាច់អត់ចាញ់សព្ទាមុនមុនទេក្នុងនោះមានបេក្ខជនម្នាក់ឈ្មោះទុំរដ្ឋាហៅទុំសវັດបាន លើកយកចម្រៀងមួយបទក្រុមចំណងជើងថាស្រឡាញ់ស្ទើលេបមកធ្វើការប្រកួត តែលទ្ធផលបែរជាមិនគួរឲ្យជឿនិងនឹកស្មានដល់គឺសវត្ថទទួលបាននៅដល់ទៅ2ពីរាជនិងកញ្ញារឿងនេះបានធ្វើឲ្យមហាជនស្ទើរតែទាំងអស់ដែលបានទស្សនាកម្មវិធីនេះ ផ្ទុះការប្រតិកម្មយ៉ាងខ្លាំងថា ការសម្រេចចិត្តរបស់គណៈកម្មការពីររូបនេះហាក់មិនត្រឹមត្រូវតលតែសោះទាំងដែលគ្រប់គ្នាស្ដាប់ថាសវត្ថច្រៀងពីរោខ្លាំងណាស់ចំណែកម្សិលមិញនេះនៅថ្ងៃទី2ខែមិថុនាឆ្នាំ2022 ទុំសវត្តបានទម្លាយអារម្មណ៍ពិតប្រាប់ក្រុមការងារតារាញូរឿងមួយថា សម្រាប់អារម្មណ៍របស់ខ្ញុំ គឺសោកស្ដាយតិចតួចដែរដែលខ្លួនឯងមិនអាចធ្វើបាន សម្រាប់អារម្មណ៍ខ្ញុំបើសិនជាមានឱកាសលើកក្រោយខ្ញុំបាទនឹងដាក់ពាក្យប្រឡងម្ដងទៀតដោយសារតែខ្ញុំអាចនិយាយបានថាខ្ញុំស្រឡាញ់អញ្ចឹងខ្ញុំនៅតែព្យាយាមនិងតស៊ូទៅមុខទៀតរហូត ចំពោះការប្រឡងនេះគឺអាចនិយាយបានថា ជាការប្រឡងលើកទី4ហើយដែលខ្ញុំប្រឡងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកនៅក្នុងក្រុមហ៊ុនហងមាសសម្រាប់កម្មវិធីដែលឆ្លងកាត់ការប្រឡងមានដូចជា The Voice Cambodia Idol ហើយក៏ដូចជាកម្មវិធី X Factor ហើយនឹងកម្មវិធីវគ្គចុងក្រោយដែលខ្ញុំបាន ប្រឡងចុងក្រោយនេះគឺកម្មវិធី Cambodian Idol ដែរការជំរុញលើក ទឹកចិត្តដល់ខ្ញុំអ្វីដែលធំបំផុតគឺខ្លួនឯង ដោយសារតែរាល់ថ្ងៃគឺអាចនិយាយបានថា ខ្លួនឯងច្រើនជាង ហើយក៏មានមិត្តភ័ក្តិក៏ដូចជាអ្នកនៅជុំវិញខ្លួនបានផ្ដល់ជាកម្លាំងចិត្តដល់ខ្ញុំដូចគ្នាប៉ុន្តែអ្វីដែលសំខាន់គឺខ្លួនឯងដោយសារតែខ្ញុំស្រឡាញ់ហើយខ្ញុំនៅតែពុះពៀរហូតខ្ញុំនៅតែព្យាយាមរហូត ជំរុញឲ្យខ្ញុំមានអារម្មណ៍ថាចង់ប្រឡងម្ដងទៀត ម្ដងទៀតទោះបីជាខ្ញុំប្រឡងលើកទី1មិនបានទទួលលទ្ធផលល្អក៏ពិតមែន ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថាខ្ញុំស្រឡាញ់ហើយនឹងខំប្រឹងបន្តទៅទៀតសូវ័តបាន បន្តត្រង់ចំណុចសំខាន់ថាសម្រាប់សំណួរមួយ គឺចាក់ដោតដោយសារតែមានមហាជនមួយចំនួនគាត់បានខមមិនប៉ុន្តែគាត់ខមមិននឹងមិនមែនជាខមមិនអាក្រក់ទេខមមិនល្អដែរគាត់សរសើរទៅដល់ពិធីការនីធនលក្ខណា ដែលគាត់មានទឹកចិត្តមានការលើកទឹកចិត្តដល់បេក្ខជន ជាពិសេសចំពោះខ្ញុំ តែម្ដង។ ព្រោះថ្ងៃនឹងខ្ញុំមានអារម្មណ៍ថាឯកា មានអារម្មណ៍ថាឯកាមែនតែនព្រោះដោយសារធម្មតាពេលដែលយើងទៅម្នាក់ឯងហើយអ្វីដែលសំខាន់យើងទទួលបានលទ្ធផលអត់ល្អអញ្ចឹងអារម្មណ៍យើងពេលហ្នឹងមានអារម្មណ៍ក្តុកក្តួលអត់ដឹងថារកអ្នកណានៅក្បែរខ្លួនពេលនឹងមានតែគាត់គឺពិធីករណីធនលក្ខណាចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ